ដែលយើងកត់ចោលក្នុងដីកត់ចោលក្នុងភពកត់ចោលក្នុងក្នុងស្មៅកត់ចោលក្នុងទីមួយដល់ងងឹតហ្នឹងចាប់ដើមលិចបដាបដាអញ្ចឹងទេពីមុនឡើយហ្នឹងគេបញ្ឆោតយើងគេយកចៅអធិការដែលដែលដែលបាំងមុខអ្នកនេះអ្នកលេហ្នឹងយកមកគ្រាន់តែជាវិធីសាស្ត្ររបស់យួនគេមកប្រើប្រាស់សម្រាប់កុហកប្រជាជនយើងហើយកុហកទាំងអន្តរជាតិទៀត ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគេគេបានទៅជួបនោះគឺតម្លៃធំធេងប៉ុន្តែ ការទៅជួបនោះមានលក្ខណៈខុសគ្នាពីមុនពីមុនគឺសហព័ន្ធយើងបានបញ្ជូនទៅឲ្យទៅជួបទៅជួបដូចជាវត្តស្វាសាគង់អីជាដើមឬក៏វត្តផ្សេងផ្សេងជាដើមបែរទៅជាមានទៅមានមានលក្ខណៈអនិច្ចផលខុសគ្នាដើម្បីយុវជនរបស់យើងគឺបានផ្ទាល់ហើយបានលទ្ធផលព័ត៌មានពិតហើយក៏ ការចេញពីបេះដូងរបស់យុវជននឹងពិតពិតប៉ុន្តែពីមុនបញ្ជូនទៅតាមវត្តតាមវាអីចឹងទៅលោកតាតែប្រហែលអង្គនឹងគាត់និយាយខុសរឿងអស់លេងគាត់ថាពួកអនុវាមកបជាគេហៅថាបញ្ចូលមន្តគមរបស់វាអស់ទៅទៅជាលោកតាលោកតាទាំងអស់នឹងនិយាយខុសរឿងអស់ថាគ្មានណាគេមិនដូចជនជាតិដើមទេរស់នៅបានសុខណាស់តែឥឡូវនេះមានលក្ខណៈខុសគ្នាយ៉ាងម៉េចទៅពីមុនឡើយហ្នឹងគឺថាយួនខំប្រឹងប្រែងយួនអញ្ជលទៅខ្ចប់នៅក្នុងស្បោណា យកអាមជុលដើមជុលយើងអាមជុលមុតមុតនោះមជុលដេកោអាវមជុលដេសូតមជុលដេបាវហ្នឹងខំប្រឹងយកទៅខ្ចប់នៅក្នុងស្បោងទុកមិនអោយអាមជុលហ្នឹងមិតយួនបានទេប៉ុន្តែអាសារជាតិរបស់មជុលកាលណាទុកយូរទៅ ច្បាស់ជាលិចអាអាស្រួយនឹងទីមកក្រៅហងលិចថងនឹងទីមកក្រៅហ្នឹង អញ្ចឹងយ៉ាងណាទោះបីយួនខំបង្ខ្ចប់អញ្ជុលនឹងយ៉ាងម៉េចក៏ដោយប្រមាណជាន់ក៏ដោយថ្ងៃណាមួយអញ្ជុលនឹងគង់តែវលិចជីមកតែយួរចោះយួរឡើងអញ្ជុលមានចិត្តមុតហើយបុកធ្លេមកហើយយ៉ាងណាមិញទោះខ្ទប់ខ្មែរក្រមប៉ុណ្ណាក៏ដោយតែសមាសភាពយុវជនខ្មែរក្រមយល់ដឹងអំពីច្បាប់អន្តរជាតិពិតផងហើយគឺថាខ្ចប់អញ្ជុលនឹងអត់បានទៀតទេឥឡូវសប្តាហ៍នេះចាប់ដើមអញ្ជុលនឹងលេចជីមកហើយម្ដងម្ដងម្ដងថ្ងៃណាមួយអញ្ជុលខ្មែរក្រមរាប់លានអ្នកនឹងជីងពីអាស្បោនោះទាំងអស់ ហើយចាក់ណាណាគឺចាក់យួនតែយួនអញ្ជលហ្នឹងចាក់យួនតែកំពុងតែលាក់បាំងអន្តរជាតិហ្នឹងឥឡូវចាក់បដាបដាហើយអញ្ចឹងតើយើងពេលដែលអញ្ជលអញ្ជលហ្នឹងធ្លេមកតើយើងមានឱកាសចាក់ទេសំខាន់យើងត្រូវតែចេះវិធីសាស្ត្រយល់ទៅប្រើអញ្ជលឲ្យបានផលអញ្ជលដែលលិចជីងពីបាវនោះមកនោះគឺថាអញ្ជលហ្នឹងនៅថ្មីចេះតែម្ដងអញ្ចឹងអន្តរជាតិគេមើលឃើញតងកន្លែងដើមអញ្ជលទាំងអស់ហ្នឹងជាជាអញ្ជលមួយដែលមានផលប្រយោជន៍សម្រាប់គេយកទៅប្រើប្រាស់ អាចដេបាវក៏បានដេខោអាវក៏បានហើយអាចគុតគួងទៅធ្វើកិច្ចការងារមួយចំនួនដូចជាវះកាត់យកទៅដេសូត្រអីជាដើមសិតសឹងតែជារបស់ពិសេសដែលគេមើលឃើញថាតើបានរក្សាទុកយូរឆ្នាំយូរខែណាមកហើយហើយកលៃថាក្នុងនឹងជាស្បោវត្ថុដែលគ្មានប្រយោជន៍អញ្ចឹងអញ្ចឹងមិនខ្ញុំកណាមើលឃើញថាពេលបច្ចុប្បន្ននេះអន្តរជាតិគេបានមើលឃើញច្បាស់ណាស់ដំណើរការថ្មីថ្មោងដោយព្រះអង្គវិជ្ជធម៌មូលលើកឡើងថា ជាដើមឈើមួយ ដែលដើមឈើថ្មីទៅតែលិចត្រួយមានតួងមានមេខ្សាខាងអនាគត គេនឹងអាចគិតឃើញថាដើមឈើនេះអាចចិញ្ចឹមរហូតដល់ផ្លែផ្កា បានលទ្ធផលពិតប្រកបហើយបានផលជាច្រើនទៀតមិនត្រឹមតែបានសម្រាប់តែកម្ពុជាក្រមទេវាអាចជះអធិពលទៅលើ សាសជាតិដតីដែលកំពុង តែរួងគ្រោះកំពុងតែគៀបសង្កត់អាស្រ័យទៅលើជនជាតិណាមួយនោះ ហើយមិនតាន់បានងើបឡើងគេយួរខ្មែរកម្ពុជាក្រមទៅធ្វើជាតំណាងទៅធ្វើជាឧទាហរណ៍ទៅធ្វើជាគំរូ សម្រាប់ឲ្យពិភពលោកដែលមានជនជាតិដើមបង្កប់ជាង700លានអ្នកហ្នឹងនៅលោកពិភពលោកมันតាន់មានយុវជនណាមួយឆ្នើមដោយយុវជនខ្មែរក្រមក្នុងបច្ចុប្បន្នដែលគេមើលឃើញថាទស្សនៈរបស់អាមេរិកកាំងបើសិនតែគេបញ្ជូនអង្គការគេទៅហើយបញ្ជូនឯកទេសច្បាប់គេទៅហើយច្បាស់ជាគេមើលឃើញ ទស្សនៈគេនឹងច្បាស់លាស់ណាស់បានគេទៅចំណាយពេលដោយបងលើកឡើងចំណាយថវិកាចំណាយធនធាន ចំណាយតាំងមនុស្សគេចំណាយតាំងពេលវេលាចំណាយទាំងទីកន្លែងដែលគេហៅថាមានហានិភ័យគេអាចទៅជួបបានទៀតហើយគេធ្វើការទៅនឹងទៅដោយវិធីសាស្ត្រមួយដែលមិននឹងគេជីងសេចក្តីថ្លែងការណ៍គេដឹងថាលទ្ធផលដែលគេបាននឹងនឹងជាទីគាត់ចិត្តសម្រាប់ឲ្យអា អឺប្រទេសគេដែលបង្កើតទៅជាស្ថាប័នមួយដែលគ្រប់គ្រងហើយទទួលស្គាល់ជនជាតិដើមនៅអាមេរិកកាំងសប្តាហ៍ហ្នឹងគឺគេមានភ័ស្តុតាងគ្រប់គ្រាន់សម្រាប់យកទៅជាផែនការជាទិសដៅនិងសរសេរជាឯកសារបន្តបន្តទៀតឲ្យអន្តរជាតិនឹងមើលឃើញថានេះជាអត្តពលរបស់អាមេរិកមិននឹងធ្វើអីគេធ្វើមានផលប្រយោជន៍ហើយគេមានមានផលតាំងពិតប្រកបដូចខ្ញុំកណ្ដាលនិយាយអញ្ចឹងថាសព្វថ្ងៃខ្មែរក្រមយើង បានលិចជីងមកបដាបដាហើយយើងកត់ចោលក្នុងដីកត់ចោលក្នុងភពកត់ចោលក្នុងស្មៅកត់ចោលក្នុងទីមួយដងងងឹតហ្នឹងចាប់ដើមលិចបដាបដាអញ្ចឹងទៅពីមុនឡើយហ្នឹងគេបញ្ឆោតយើងគេយកចៅអធិការដែលដែលដែលបាំងមុខអ្នកនេះអ្នកលាហ្នឹងយកមកក្រាន់តែជាវិធីសាស្ត្ររបស់យួនគេមកប្រើប្រាស់សម្រាប់កុហកប្រជាជនយើងហើយកុហកទាំងអន្តរជាតិទៀតអញ្ចឹងទេអន្តរជាតិនៅសពិចសពិលរឿងអស់ទាំងហ្នឹងក្រោយពីពេលសហព័ន្ធបានធ្វើការជាច្រើន ជាច្រើនឆ្នាំកន្លងមកហើយនោះតវ៉ារឿងថាទាំងអស់ហ្នឹងវាសិតសឹងតែជារឿងមួយមិនពិតទេអញ្ចឹងទេរឿងដែលពិតវានៅខាងក្នុងមកដូចខ្ញុំកណានិយាយថារឿងដែលគេកុហកយើងថាក្នុងអញ្ជលក្នុងបាវហ្នឹងមិនមែនជាការពិតទេគេកុហកយើងហ្នឹងគឺជំនុំចនេកជារបស់ដែលគេសម្រាប់គេទេប៉ុន្តែគេមិនដឹងថាណាអាក្នុងអញ្ជលកំពុងតែក្តាប់ជាប់នៅរឿងសិទ្ធិមនុស្សជនជាតិដើមដែលនៅក្នុងកម្ពុជាក្រោមហ្នឹងគឺគេខ្ចប់យើងជាប់នៅហ្នឹងហ្មង ប៉ុន្តែឥឡូវខ្មែរក្រមយើងរូបវិធីសាស្ត្រអាចចាក់អាប្រហោងដើម្បីធ្លាតឱកាសជីកមកក្រៅបានហើយអញ្ចឹងសប្តាហ៍ព្រះអង្គលើកឡើងមកហើយថាខ្មែរក្រមមិនត្រឹមតែគតួខ្ទានៅក្នុងស្រុកតែប៉ុណ្ណឹងទេឥឡូវរឿងខ្មែរក្រមវាចូលទៅក្នុងសេដ្ឋកិច្ចវិមានរបស់អង្គការសហជីវជាតិហើយក៏ដូចជានៅក្នុងប្រទេសអាមេរិកទៀតនោះហើយជាចំណុចមួយដែលយើងមើលឃើញថាចំណុចល្អរបស់យុវជនយើងបានធ្វើកន្លងមកហ្នឹងប៉ុន្តែខ្ញុំគាត់តែសង្ឃឹមថា ទន្ទឹមនឹងការជោគជ័យរបស់យើងប៉ុន្តែយើងត្រូវប្រយ័ត្នប្រយែងក្នុងការងារមានហានិភ័យខាងមុខនឹងបន្តបន្តទៀតមកអំពីជនជាតិយួនតែជាជនជាតិមួយมันបោះបង់ចោលទេអាហាប្រតិបត្តិកម្រិតអាក្រក់អញ្ចឹងទេគេតែងតែរੂវិធីសាស្ត្រមួយទប់ស្កាត់ជាមួយនឹងយើងការពៀផ្លូវយើងដែលយើងកំពុងតែដំណើរការដើរទៅមុខរហូតគេអាចដាក់បន្លាគេអាចដាក់ជីកជាបន្លប់ជីកជាជាជា កាត់ស្ពានអញ្ចឹងមិនឲ្យយើងឆ្លងកាត់បានជោគជ័យទេអញ្ចឹងប្រយ័ត្នប្រយែងមែនទែនយុវជនទាំងអស់ហ្នឹងពេលតែធ្វើដំណើរទៅណាមកណាយើងត្រូវតែមានការទំនាក់ទំនងគ្នារវាងគ្នានឹងគ្នាឲ្យវាមានភាពជិតស្និទ្ធហើយវាមានបណ្ដាញធំធេងជាងហ្នឹងទៀតក្នុងការងារធ្វើចលនាអីមួយនៅក្នុងប្រទេសយើងកំពុងតែស្ថិតនៅក្នុងការងារមានហានិភ័យនៅឡើយអញ្ចឹងទេពេលដែលយើងធ្វើអីក៏ដោយយើងត្រូវមើលមុខមើលក្រោយឲ្យបានច្បាស់លាស់ អ្វីដែលយើងអាចបញ្ចេញជាសាធារណៈយើងគួរបញ្ចេញអ្វីដែលមិនចេញមិនចាំបាច់ទេព្រោះយើងនៅមានវិធីសាស្ត្រនិងមានដំណើរការទៅមុខវែងឆ្ងាយតទៅទៀតអញ្ចឹងចំណុចរបស់យើងមិនត្រឹមតែការងារជួបក្រសួងការបរទេសប៉ុណ្ណឹងទេអនាគតយើងនឹងអាចជួបទូតនានាឬក៏ឬក៏អ្នកអង្គការជំនាញជំនាញនានាមួយចំនួនទៀតគេចង់សិក្សាអំពីយើងដែរមកអំពីប្រទេសគេក៏ជាប្រទេសមួយដែលបង្កប់ដល់ជនជាតិដើមមិនខុសពីប្រទេស យួនដែលបង្កប់ជនជាតិដើមហើយយកសិទ្ធិជនជាតិដើមយកទៅប្រើប្រាស់បែរទៅជាមិនផ្សព្វផ្សាយអញ្ចឹងទេនេះជាវិធីសាស្ត្រអង្គការសហជីវជាតិជួយផ្សព្វផ្សាយជំនួសយួនតែម្ដងយើងបានធ្វើនឹងហើយដែលជាហេតុផលនាំឲ្យភាពជាស្ដែងភាពភ្លឺថ្លារបស់ខ្មែរក្រមទាំងអស់ណាឲ្យអង្គការសហជីវជាតិមើលឃើញថានេះជាចំណុចចាប់ដើមហ៎នេះជាចំណុចចាប់ដើមអញ្ចឹងទេស្របនឹងចំណុចចាប់ដើមយើងត្រូវតែមានការ ទទួលស្គាល់ថាយើងនឹងទៅដល់ទីណាដែលជាចំបញ្ចប់របស់យើងយើងត្រូវការអញ្ចឹងចំណុចដែលយើងចាប់ដើមហើយនឹងគោលដៅទិសដៅរបស់ដែលយើងទៅដល់យើងត្រូវធ្វើដំណើរនៅវែងឆ្ងាយទៀតអញ្ចឹងទេកំឡុងពេលវេលានឹងផ្លូវដើរនឹងយើងយើងត្រូវប្រយ័ត្នប្រយែងព្រោះមនុស្សយើងដើរនឹងផ្លូវវាតែតែមានអបសគ្គខ្លះហើយទោះបីតិចនឹងច្រើនក៏ប៉ុន្តែយើងការពារកុំឲ្យសកម្មជនសិទ្ធិមនុស្សជនជាតិដើមរបស់ខ្មែរក្រមនឹងឲ្យវាមានបញ្ហាដល់សោះហ្នឹងជាចំណុចកណ្ដាលលើកឡើងរបស់ផ្លូវប៉ុណ្ណឹង